ប្រិមិត្តជាទីមេត្រីមិនធម្មតាពៀន6ម្នាក់ឯងហើយគ្រាន់តែមកុដបន្លាលួសដៃនៅសើដែលលោកជីដេវីតពាក់ចូលរួមកម្មវិធីថ្ងៃមុន មានតម្លៃកប់ក្ដងចាថាតើមកុដនេះ មានតម្លៃប៉ុន្មានឥឡូវយើងតាមដានរឿងលំអិតទាំងអស់គ្នា កាលពីរាត្រីថ្ងៃទី18ខែមីនាឆ្នាំ2023កន្លងទៅនេះកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Play Music Award 2023ដែលនាំមកជូនដល់ក្រុមហ៊ុន Smart Assista រៀបចំឡើងដោយភ្លេងធ្វើឡើងនៅបុរី ពេញហួតបឹងស្នោដោយមានការប្រគល់ពានរង្វាន់សរុបចំនួន14ពានរួមជាមួយការសម្ដែងពិសេសពិសេសជាច្រើន ពីសិល្បករសិល្បករនីគ្រប់ចំនួនអ្វីដែលជាការកត់សម្គាល់ក្នុងចំណោមពានទាំង14នោះតារាចម្រៀងងួនច័ន្ទដេវីតហៅជាដេវីតបានឈ្នះរហូតទៅដល់6ម្នាក់ឯងក្នុងនោះរួមមានសិល្បករប្រចាំឆ្នាំវីដេអូចម្រៀងប្រចាំឆ្នាំ បទចម្រៀងប្រចាំឆ្នាំ Song of the Year ចម្រៀងស្ដាប់ច្រើនជាងគេ Most Stream Song សិល្បករទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេអាល់ប៊ុមចម្រៀងប្រចាំឆ្នាំ Album of the Year ដែលពានទាំង6នេះ គឺជា David ទទួលបានច្រើនជាងគេបង្អស់នៅក្នុងការចូលរួម។ អ្វីដែលជាការចាប់អារម្មណ៍ទៀតនោះគ្រាន់តែមកុដដែលជីដេវីតពាក់ដែលមានតម្លៃរហូតដល់ជាង100,000ដុល្លារឯណោះជាក់ស្ដែង page ជីដេវីត Fan Club បានសរសេររៀបរាប់កាលពីម្សិលមិញថាតោះ admin មកស្រាយចម្ងល់អំពីមកុដបន្លាលួស dinosaur ដែលបងជីដេវីតពាក់ចូលរួមកម្មវិធី PMA កាលពីម្សិលមិញដែលមានតម្លៃសរុប124,900ដុល្លារ មកុដនេះលំនាំដើមគឺមកុដរបស់តារាចម្រៀងរ៉េបដ៏ល្បីរបស់អាមេរិកហើយមកុដនេះផងដែរបងជីដេវីតបានឌីហ្សាញបន្ថែម Dinosaur ស្ទើមួយជុំនៅលើបន្លាលួសធ្វើឡើងពីផ្លាទីនស្រោបដោយពេជ្រសុទ្ធចំនួន11087លីសរុបជាទឹកប្រាក់ចំនួន124900ដុល្លារហើយគ្រាន់តែតម្លៃឈ្នួលនៃមកុដនេះវិញគឺកន្លះ10000ដុល្លារ 5600ដុល្លារដែលមកុដដ៏ប្រណិតមួយនេះធ្វើឡើងនៅសេងចិនដា76ហាងលក់គ្រឿងអលង្ការប្រណិតផ្ទាល់តែម្ដងទាំងនេះគ្រាន់តែជាព័ត៌មានសម្រាប់ចែករំលែកជូនទៅដល់ hater ដែលតែងតែយល់ថា copy ប៉ុណ្ណោះឯងតែយ៉ាងណាក៏មានទស្សនៈលើកឡើងថាវាគ្រាន់តែជារឿងគ្រឿងអលង្ការនោះណាមានលុយអ្នកនោះទិញបានអ្នកណាមានសមត្ថភាពអ្នកនោះពាក់បាន តែសូមប្រាប់ថាគប់ពីរនេះមានតម្លៃជាង120,000ដុល្លារណាលើមជុំវិញការពាក់គ្រឿងពេជ្រដ៏មានតម្លៃនេះមានអ្នកស្គាល់គ្នា ទៅ ផងដែរហើយក៏ជាការឆ្លើយតបជាឌីវីតបាន live វីដេអូថាឲ្យវិញឥតសំចៃតែម្ដងវ៉ាវមិនធម្មតានោះទេគ្រាន់តែមកុដបន្លាលួសលក្ខណៈរូប dinosaur នៅ design ខាងលើគឺមានតម្លៃ120,000ដុល្លារជាងឯណោះហើយនៅខ្សែកចិញ្ចៀន